រីករាយជាមួយខ្ញុំមួយបាត់ទៀតបាទ គុណបាទអរគុណជំរាបសួរបាទសូមថ្វាយបង្គំព្រះនាងតូចបាទសូមជំរាបសួរបងប្រុសប្រសិទ្ធបាទចាអរគុណជាដំបងនាងខ្ញុំក៏ដូចជាលោកតារាសូមធ្វើការប្រតិទានទោសទុកជាមុនចាចំពោះព្រះនាងតូចក៏ដូចជាសូមធ្វើការអភ័យទោសសម្រាប់បងប្អូនទាំងអស់គ្នាផងដែរដើម្បីងាយស្រួលក្នុងការដំណើរការនៃកម្មវិធីចានាងខ្ញុំក៏ដូចជាលោកតារាសូមប្រើពាក្យចាពីជាសាមញ្ញជនចាដើម្បីងាយស្រួលចាសង្ឃឹមថាព្រះនាងតូចមិនយកទោសបីពីយើងខ្ញុំទៅពីរូបទេ អត់ទេខ្ញុំអត់ប្រកាសទេព្រោះខ្ញុំចេះចិននិយាយពាក្យសម័យសម័យជាមួយគេចាព្រោះថារៀបសັບពេលខ្លះយើងប្រើទៅខ្លាចអត់ត្រូវអញ្ចឹងណាបើយើងសូមប្រើពាក្យសម័យសម័យមកស្រួលជាងណាចាឥឡូវនេះសូមចេញព្រះនាងទៅក៏ដូចជាអូនប្រសិទ្ធចាសូមចេញខាងមុខតិចបាទអូថ្ងៃនេះបាទស័កសមហើយបាទស្រស់ស្អាតទាំងគូតែម្ដង បាទជាមួយនឹងបទចម្រៀងបាទគឺថាពីរោះហើយទាំងសមត្ថភាព គេហៅថាទាំងទឹកដមសំឡេងល្អមែនតើបាទសូមសរសើរដោយស្មោះចាក៏ប៉ុន្តែថ្ងៃនេះកម្មវិធី Boostrom Music on Fire គឺពិតជាមានកិត្តិយសខ្លាំងមែនតើដែលបានវត្តមានរបស់ពនាងតូចេណាចាអញ្ជើញចូលរួមហើយក៏មានវត្តមានរបស់ប្រសិទ្ធហើយជាពិសេសនោះគឺពួកគាត់ទាំងពីររូបបានចាប់ដៃគូគ្នាបកស្រាយនៅបទចម្រៀងដែលជាព្រះរាជនិពន្ធចារបស់បាទប្រាប់របស់ថ្នាក់កោតចាហើយអាចបកស្រាយបានយ៉ាងពិរោះទៀតចាសូមសរសើរ ចាអរគុណច្រើន ហើយសម្រាប់បាទពនាងតូចរួមជាមួយប្រសិទ្ធបាទមានអារម្មណ៍យ៉ាងណាដែរចូលរួមក្នុងកម្មវិធីរបស់យើងនៅថ្ងៃដ៏ពិសេសពិសាបាទនេះបាទសូមជួយបាទប្រសិទ្ធមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងបាទបានដែលបានបកស្រាយនៅបទចម្រៀងដែលពីរោះពីរោះបាទចាចុះព្រះនាងចេណានាងខ្ញុំមានអារម្មណ៍ថា រំភើបខ្លាំងមែនតើដែលបានឃើញពុកម៉ែបងប្អូនអឺមកជួយមើលក្នុងកម្មវិធី Boost Strong មួយនេះហើយអរគុណច្រើនដែលបានគ្រប់គ្រងនាងខ្ញុំមកពីកន្លងមកម្លេះដល់ដល់ពេលឥឡូវនេះណាបាទហើយសម្រាប់បទចម្រៀងយើងមានបទចម្រៀងបែបជាលក្ខណៈសម័យឬក៏បទចម្រៀងញាក់អីទេថ្ងៃនេះបាទមានអីបាទ មានដែរណោះបាទសពមួយដងតែតែបាទជួបជាមួយនឹងវត្តមានរបស់វត្តនាងតូចនៅបទចម្រៀងញាក់អូរងស្អាតមែនតើប្រសិទ្ធក៏ដូចគ្នាបាទហើយជាពិសេសជាមួយនឹងការចាប់ដៃគូគ្នានេះពិតជាស័កសមហើយត្រូវមែនតើបាទទីដែរចាបើតាមដឹងនោះបងប្អូនយើងគាត់តែងតែធ្លាប់បានឃើញហើយថាប៉ានាងតូចចេណាគាត់មាន សមត្ថភាពចាអាចច្រៀងនៅបទពិសាបរទេសក៏បានទៀតចាពិសេសមែនតើឥឡូវនេះតាប៉ានាងតូចក៏ដូចជាអូមសិទ្ធមានពាក្យពេចន៍អ្វីចង់ជូនពរទៅកាន់បងប្អូនយើងនៅក្នុង ថ្ងៃបុណ្យឯករាជ្យជាតិក៏ដូចជាពិធីអុំទូកអបបុកសព្វប្រខា បាននៅថ្ងៃស្អែកនេះចាសូមជើញបាទបាទប្រសិទ្ធសូមអរគុណដល់ពុកម៉ែបងប្អូន ដែលបានគ្រប់ត្រប្រសិទ្ធហើយប្រសិទ្ធអឺឆ្លៀតអាកាសបនឯករាជ្យជាតិនេះប្រសិទ្ធក៏សូមបួងសួងដល់ទេវតាឲ្យជួយតាម ថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាពូមិញហើយនិងលោកគ្រូភ្លេងអូហូអរគុណច្រើនបាទអញ្ចឹងបាទសូមជឿជាណាបាទនាងខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលបានចូលរួមទស្សនានៅទីនេះនៅនឹងគេថាផងដែរ អឺនាងខ្ញុំសូមជូនពរឲ្យពុកម៉ែបងប្អូន មានសុខភាពល្អទៅណាមកណាមានសុវត្ថិភាពចាហើយអរគុណចាមែនតើនៅការគ្រប់គ្រងនៅដូចខ្ញុំនិយាយចឹងមកពីកន្លងមករហូតតថ្ងៃនេះតទៅចាអរគុណច្រើនអរគុណបាទសុខសាន្តអរគុណបានអញ្ញាតស្រួយបាទអេរយាបតក៏ដូចជាសម្រាប់បានបាទសូមជឿបាទអរគុណច្រើនអរគុណចាអរគុណច្រើនដល់វគ្គក្រោយបងប្អូនទាំងអស់គ្នានឹងទទួលបានភាពសប្បាយរីករាយជា